អឺសេង B កាលណាថ្វាយអង្គមឲ្យសពគ្រប់មកតើពួកអមនុស្សស្ដាប់ធម៌បាន តាមរយៈអ្វីលោកម្ចាស់ព្រោះជំនាងផ្ទះគេមកប្រាប់ថាគេស្ដាប់ធម៌និងសុំសិលហើយប្រហែលជាមកពីសេង B ហ្នឹងជាអ្នក ស្ដាប់ធម៌ដែរយល់ត្រូវដែរមានសិលទៅពួកអមនុស្សដែលនៅក្នុងផ្ទះយើងហ្នឹងក៏វាតាមតែយើងចឹងដែរនៅក្នុងបទសោតមួយអាត្មាវាភ្លេចភ្លេចបៃដកហ្នឹងទៅចាំមើល នៅណារកឃើញយ៉ាំអឺខ្មែរយកមកបង្ហាញថាពុទ្ធត្រាស់ថាម៉េចរវាងអមនុស្សនៅជុំវិញយើងនឹងអឺក្នុងបសោតមួយនិយាយចេះនៅពេលមួយអឺមនុស្សនឹងចាប់ផ្ដើមធ្វើទីក្រុងថ្មីអញ្ចឹងវាមានទាំងអ្នកធំវាមានទាំងអ្នកតូច អ្នកដែលគេមានស្រុកស្ដំទៅចាប់ដីនៅកន្លែងណាពួកទេវតាស័កធំគេទៅនៅជាមួយចឹងដែរទៅនៅផ្ទះជាមួយនឹងដែរអ្នកកដាលក៏ទេវតាកដាលកដាលទៅនៅជាមួយដែរអ្នកតូចទៀបក្រក៏ទេវតាស័កទៀបនឹងទៅនៅជាមួយដែរម្យ៉ាងទៀតអឺម្ចាស់គេហឋានៈដែល មានសមាទិដ្ឋិមានសមាទិដ្ឋិការយល់ត្រូវ ពពួកទេវតាដែលជាសមាទិដ្ឋិហ្នឹងក៏ទៅនៅជាមួយដែរអញ្ចឹងបានពួកនឹងមិនចេះកាច់មិនចេះអីទេអ្នកមានសមាទិដ្ឋិទេវតាដែលកាច់ទេពួកជំនាញផ្ទះពួកអីហៅថាគេហទេវតាហ្នឹងមិនទៅកាច់អ្នកមានសមាទិដ្ឋិទេហេតុអីវាមិនទៅកាច់អីទៀតបើម្ចាស់ផ្ទះសមាទិដ្ឋិហ្នឹងម្ចាស់ផ្ទះមានចិត្តល្អហ្នឹងម្ចាស់ផ្ទះមានការយល់ត្រូវវាក៏ជាសัตว์ល្អមានសមាទិដ្ឋិចឹងដែរវាអត់មានទៅមួម៉ៅក្តៅកាហាយអីទេវារស់នៅរសាសុខ ដូចតែយើងយ៉ាងដែរហើយវាចេះតែត្រេកអរវាចេះតែសប្បាយចិត្តព្រោះត្បិតឃើញម្ចាស់ផ្ទះនឹងយល់ត្រូវហើយបើថាម្ចាស់ផ្ទះមាន មិច្ឆាទិដ្ឋិទេបួងសួងបន់ស្រង់វកទេ អ្នកសមាទិដ្ឋិអត់ទៅនៅជាមួយទេយើងយល់យើងស្ដាប់ធូរយល់ដល់ពេលដែលសមាទិដ្ឋិកើតឡើងយើងអត់ជឿអីប្រេះផ្ដាចឹងទេណាមិនទៅទទួលអាការបន់ស្រន់ចឹងទេ អញ្ចឹងពួកសមាទិដ្ឋិនឹងមិនអាចនៅជាមួយម្ចាស់ផ្ទះដែលមិច្ឆាទិដ្ឋិបានទេអញ្ចឹងជាឱកាសអីជាឱកាសនៃពួកទេវតាដែលជាមិច្ឆាទិដ្ឋិនឹងមកនៅជាមួយដែរនៅទៅវាចេះតែក្តៅក្រហាយវាចេះតែចង់បានសំណែនអញ្ចឹងហើយបានជាអ្នកសឹកមិច្ឆាទិដ្ឋិបនស្រន់ច្រើននឹងសែនរហូតសែនចេះឈប់ឈឺរហូតដោយសារដោយសារពួកអាខូចខូចនឹងវាមកនៅជាមួយដែរពួកអាចង់បានសែនព្រេននឹងវាមកនៅជាមួយវាតែមិនសែនវាកាច់ទៀតអញ្ចឹងហ្នឹងហើយអញ្ចឹងយើង គិតចាណាមើលតើរស់នៅខ្លួនឯងចង់ចង់ទៅរស់នៅដោយសារតែខ្មោចព្រាយបិសាចវាចង់ឯងហើយធัวព្រះសម្មាសម្ពុទ្ធមានតែធ្វើឲ្យខ្លួនឯងមានសមាធិដ្ឋិហើយធ្វើឲ្យសត្វនៅជុំវិញនឹងមានសមាធិដ្ឋិដែរឲ្យសុខឲ្យសុបាយគ្នាទៅវិញទៅមកឃើញទេវាមិនស្រួលចាំបាច់សែនព្រេនយកចិត្តយកថ្លើមពុកអលួយទៅវិញទៅមកស្អី ដល់ពេលម្ចាស់ផ្ទះមានសម្មាទិដ្ឋិទៅគាត់នឹងធ្វើសេចក្តីល្អនោះពួកទេវតាសម្មាទិដ្ឋិនឹងគេត្រេកអរជាមួយបាត់ហ្នឹងហើយគេភ័យគេខ្លាចបាត់បង់យើងណាពួកខ្លាចម្ចាស់ផ្ទះថ្មីមកមិច្ឆាទិដ្ឋិទៅ គេអត់សុបាយនៅជាមួយខ្ញុំកណែនៅតែឆ្ងល់អំពីអំណាចព្រះបរិត្តមាន លោក អ្នក ចេះ លោកថាព្រះបរិត្តបើព្រះសង្ឃយក មកសូត្រនឹងបញ្ជាគ្រោះភ័យបានដូចជារឿងអយុវតនកុមារជាដើមហ្នឹង សូមលោកពូជួយបកស្រាយផងអឺស្ដាប់ឲ្យច្រើនតិចទៅយើងនឹងយល់ថាស្អីជាគ្រោះស្អីជាភ័យហើយបរិបនឹងទៅធ្វើអីទីហោថាក្នុងមជ្ឈឡោះពុទ្ធមានតែរឿងអាយុវឌ្ឍនកុមារមួយហ្នឹងយើងយកមកធ្វើគ្រប់រឿង អាយុវឌ្ឍនកុមារនឹងកាលនោះព្រះអង្គនៅ ក្រោយមករយៈនឹងក៏កោតខ្លាចអំណាចរបស់ព្រះ បរមគ្រូជ្រះថ្លាជាមួយព្រះបរមគ្រូដែរបានមិនចងពៀជាមួយអាយុវឌ្ឍនកុមារនឹងហើយយើងវាស្អីហើយមិនមើលរឿងផ្សេងផ្សេងទៀតទេអី ឧទាហរណ៍ថារឿងនន្តកោបាលនន្តកោបាលហ្នឹងព្រះអង្គដឹងថាថ្ងៃហ្នឹងសៀលបន្តិចគាត់ស្លាប់ហើយប៉ុន្តែព្រះអង្គទៅប្រោសគាត់ទៅឲ្យគាត់បានស្ដាប់ធម៌ឲ្យយល់ពេលព្រះអង្គមកវិញជូនដំណើរព្រះអង្គត្រឡប់ទៅវិញក៏គោជល់ស្លាប់ភិក្ខុ ក៏និយាយថាបើព្រះអង្គមិនទៅគាត់មិនស្លាប់ទេបានព្រះអង្គថាមនីភិក្ខុដំណើរតថាគតមកក្តីមិនមកក្តីការស្លាប់របស់គាត់ថ្ងៃហ្នឹងគឺត្រូវតែស្លាប់អញ្ចឹងបើបរិទ្ធនឹងបញ្ជាអន្តរាយក្តីស្លាប់នឹងបានអញ្ចឹងពពុទ្ធអីក៏ចិត្តអាក្រក់ម្លេះមិនព្រមទៅសោតបរិទ្ធនឹងឲ្យនន្តគោបាលមិនត្រូវស្លាប់ដោយគោជុលថ្ងៃហ្នឹងទាំងដែលព្រះអង្គដឹកមុនទៀតហ្នឹងមួយ អរឿងស្ដេចពីនគរឆ្លោះគ្នាអឺរឿងវិដូដភៈចងគំនុំជាមួយតកោសក្យៈដោយអំណាចកម្មពីវេរាមកណាវិដូដភៈនឹងប្លន់រេកសម្បត្តិពីបៃតាពីបបាទបសេនតិកោសលសងសឹកអញ្ចេះកាល កូនបិដូដភៈហ្នឹងมัน มันពូជស្ដាច់សុទ្ធទេពូជស្ដាច់ជាមួយនឹងនាងទាសីធ្លាប់ទៅលេងខាងតកោសក្យៈគេមើងងាយមើងងាយនឹងរឿងវែងឆ្ងាយមកខាងសង្ខេបបន្តិចពេលទៅលេងហើយត្រឡប់មកវិញអាអ្នកតាហ៊ានហ្នឹងវាភ្លេចដាវត្រឡប់ទៅយកដាវវិញស្រាប់តែឃើញគឺកំពុងតែជូតលៀង កន្លែងវិដូដភៈនឹងអង្គុយលាងទឹកឲ្យលាងដោយទឹកដោះឲ្យជំរះ ដោយគ្រឿងកោបទៀតឲ្យគេតេះដៀលថាកូនវិទ្យាស័យមកអង្គុយឲ្យអញពិបាកលាងដល់លឺអញ្ចឹងលឺអញ្ចឹងមកប្រាប់វិដូដភៈហ្នឹងវិដូដភៈចង់គនុំចាំមើលតែអញបានឡើងសោយរិចអញនឹងមកយកឈាមពួកណែឯងលៀងកន្លែងហ្នឹងម្ដងព្រះអង្គដឹងមុនទៀតពេលវិដូដភៈប្លន់រេកសម្បត្តិបានហើយលើកតបទៅម្ដងព្រះអង្គមកគង់កដាលផ្លូវ ក្រោមដើមឈើដែលអត់មានស្លឹកណាពួកវិទូតភៈហ្នឹងត្រូវជាសាច់ញាតិរបស់ព្រះអង្គដែរវិទូតភៈឃើញព្រះអង្គក៏ចូលទៅថ្វាយអង្គមព្រះអង្គមិនក៏មកគង់កដាលវាលអញ្ចឹងមិនក្តៅទេឬព្រះអង្គថាងឲ្យតថាគតក្តៅទៅចោះកុំឲ្យតែញាតរបស់តថាគតក្តៅវិទូតភៈដឹងតែព្រះអង្គមកហក់មកខាត់ទៅវិញ3ដងព្រះអង្គទៅខាត់3ដង ព្រះអង្គមកអំណាចកម្មនឹងខាត់អត់បាន បីដងព្រះអង្គឈប់ខាត់ខាត់វាខាត់អត់រួចខាត់តិចក៏នៅទៅដែរអញ្ចឹងវាដូចទៅភ័ក្រទៅស្លាប់ខ្ទេចស្លាប់នគរសក្យៈនឹងអេឥឡូវបើបរិទ្ធនឹងខ្លាំងមិនក៏ប្រពុតមិនប្រើពិខុសងមកសោតបជាសេចក្តីស្លាប់នគរនឹងមូលនឹងទៅ ទាំងដែលព្រះអង្គដឹងមុនទៀតណា យើងរឿងយកតែអារឿងមួយដែលពុទ្ធធ្វើរឿងផ្សេងសោះមកគ្រប់គ្រងអតិថិលិមុខរបស់យើងហ្នឹងហើយគិតតែខ្លួនឯងធ្វើត្រូវហើយវាមានហេតុផលផ្សេងហើយព្រះអង្គធ្វើតែម្ដងហ្នឹងរឿងអាយុវឌ្ឍនកុមារមកជីវិតពុទ្ធហ្នឹងមិនមែនធ្វើរាល់ដងដូចយើងចឹងទេហើយវាមានហេតុផលផ្សេងមិនដូចយើងគិតទេវាវិស័យរបស់ពុទ្ធទេវិស័យណាដែលវាកម្មវាត្រូវឲ្យផលជាក់លាក់ហើយពុទ្ធក៏ហាមបានដែរ ហ្នឹងហើយប៉ុន្តែវិស័យរបស់អាយុវឌ្ឍនកុមារព្រះអង្គឃើញវិស័យថាកាលណាវាចម្រើនកុសលទៅ ទាំងយៈហ្នឹងក៏មិនបានចងកម្មពីវេរាតទៅទៀតដែរអានោះវិស័យវាអាចទៅរួចយងបានព្រះអង្គធ្វើអញ្ចឹងហើយចុះយើងវិស័យអីគេវិស័យពធុជនញុកអឺរឿងពេសការធិតាពេសការធិតា ព្រះអង្គដឹងតែ3ខែនេះទៀតនាងនឹងស្លាប់ហើយគ្មានអីមករារាំងបានទេព្រះអង្គទៅសម្ដែងធម៌ម្ដង និយាយពីមរណានុសតិឲ្យរលឹកសេចក្តីស្លាប់ញយញយញឹកញឹក3ខែក្រោយព្រះអង្គទៅទៀតថ្ងៃហ្នឹងនាងស្លាប់ហើយប៉ិនទៅសម្ដែងធម៌សរុបដើម្បីឲ្យនាងយល់ឲ្យឃើញសច្ចធម៌នាងស្ដាប់ធម៌ហើយសម្រាប់ជាសោតាបណ្ឌបុគ្គលយកអា អីវ៉ាន់ហ្នឹងទៅឲ្យឪពុកឪពុកភ្ញាក់ទៅត្រូវអាកូនត្រល់បុកទ្រូងនាងទៅស្លាប់ទៅចាស់ណាស់មើលរឿងហ្នឹងព្រះអង្គដឹងមុនថានាងហ្នឹងត្រូវតែស្លាប់ហើយវា expire ជីវិតនាងហ្នឹងត្រូវដល់ពេលហ្នឹងមិនមិនសោតបរិទ្ធហ្នឹងទៅបើថាបរិទ្ធហ្នឹងវាវាជាអន្តរាយបានឃើញទេយើងយកពុទ្ធមកអាង នៅទិដ្ឋិកំហូចរបស់យើង វានាំឲ្យអន់ព្រះអង្គអស់ព្រះអង្គមិនអន់ទេគឺវាអន់ដោយសារតែកូនចៅនឹងដឹងកាលកូវីដមកតបអាត្មានិយាយហើយនិយាយតាំងពីតបម៉េះវាគ្មាន ទៅដោះចង្រៃណាបានទេតែมันប្រយ័ត្នឆ្លង ហើយលោកឯណាទៅសូត្រមុនឲ្យគេមកវិញឆ្លង ពីអ្នកដឹកលោកសូត្រឲ្យនឹងឃើញទេហឹមបណ្ឌិតវិទ្យាសាស្ត្រនោះខាងពេទ្យនោះគឺខំចង់ងាប់ហើយ គឺខំយកអាយុយកជីវិតគេយកទៅដាក់មុំតារោវាក់សាំងបានមុំតារោអីបានមកណាឯងនឹងអង្គុយសោតនៅពេទ្យគេនិយាយនឹងចំជាមនុស្សអត់ប្រយោជន៍អត់ការងារធ្វើទៅអង្គុយសោតការពារកូវីដព្រះបរិទ្ធពិតជាមានអំណាចប៉ុន្តែអំណាចរបស់ព្រះបរិទ្ធមិនមែនទៅកម្ចាត់ចង្រៃខាងក្រៅដូចយើងគិតនឹងទេ សំបីតកាលណាដែលដែលដែលអឺអីគេរតនៈសោតយានីតភូតាអីចឹងរឿងកើតឡើងនៅក្នុងក្រុងវេសាលីហ្នឹងយកមកអាងអ្នកជើងកពីគ្រប់តែគ្នាយកមកអាងដឹងជាស្អីទេ ខ្លួនឯងដឹងជាស្អីទេស្គាល់ហេតុទេ យើងថាតាមកពីនោះទោះបីកពីនឹងពិតតែវាពិតរបស់ពុទ្ធទេវាមិនមែនពិតរបស់យើងទេពិតរបស់ពុទ្ធតែមិនមែនពិតរបស់យើងទេអាត្មាលើកឧទាហរណ៍ដូចជាអានិសង្កតញ្ញូ ដូចជាព្រះបរមពោធិសត្វនៅជាពសវណ្ណសាមដែលមានភាពកតញ្ញូ ចំពោះម្ដាយឪពុក បើទោះជាត្រូវស្លាប់ក៏មិនស្លាប់អូអានឹងយកមកធ្វើសម្រាប់មនុស្សគ្រប់គ្នាបានទេបើទោះវាជាការពិតវាពិតសម្រាប់ព្រះអង្គណាហើយព្រះអង្គមានជំនួយពីអីខ្លះទី1គុណធម៌របស់ព្រះអង្គនឹងវាខ្លាំងទី2បានការជួយពីទេវតានោះផងដែលធ្លាប់ជាម្ដាយពីមុនមកហើយយើងមានមុខប្រអិនប្រព្រំទេវតាណាមកជួយ នឹងត្រូវស្ដេចបលយៈបាញ់ហើយក៏មិនស្លាប់ជាមួយវិញអានឹងយើងបញ្ជាក់ថាជាអានិសង្សកតញ្ញូថាអានឹងមានក៏មានទៅចោះថាមានសម្រាប់ពុរិស័ទនោះដែលមួយផែនដីមានមួយនោះអូយករឿងអាមួយផែនដីមានមួយយកមកធ្វើទឹកតាំងឲ្យគេធ្វើគ្រប់គ្នាវាមិនត្រូវទេវាត្រូវទេ នឹងចង់ពិសោធន៍មកឲ្យគេបាញ់មកធ្នូមើលហើយយើងជាកូនកតញ្ញូមើលមើលវាជាអញ្ចឹងវិញមែនណាវាវាធ្វើអត់កើតរឿងមានពិតនិយាយទៅมันมันខត់មកនិយាយទៅប៉ុន្តែមកអាសង្ខ័យឆ្នាំមានមួយអញ្ចឹងណាឬក៏ដូចជាកម្លាំងរបស់សទ្ធារបស់ភិក្ខុដែលអង្គុយស្ដាប់ធម៌កំពុងតែស្ដាប់ដោយ សក្តី ជ្រះថ្លាពោះអាសិរពុះចឹកលោក តែវាចុកចាប់ខ្លាំងណាស់តែលោកមិនរើមិនស្រែកលោកលោកជ្រះថ្លានឹងធေါ်ទៅលោកលោកថាជីវិតនឹងអស់អស់ទៅ លោកបងអោនតែចិត្តទៅពធអត់ខ្វល់មួយអាចុកចាប់នឹងធ្វើឲ្យអាជីពចោលលោកនឹងវាដើរប្រច្រាស់មកវិញក្អែពឹសចេញ ពីខ្លួនវិញ លោកអត់សគត់ទេយើងអាចបញ្ជាក់ថានឹងគឺជាអំណាចនៃកុសល ដែលវាធ្វើឲ្យអញ្ចឹងបានប៉ិនយកមក apply គ្រប់គ្នាបានទេថាអត់ទេ វាសម្រាប់តែលោកមួយនោះឯងនឹងវាអស្ចារ្យអភិនិហាវាកើតមួយហ្នឹងឯងតែมันអាចយកមក apply គ្រប់គ្នាបានទេបើទោះជាវាមានពិតក៏ដោយហ្នឹងហើយអដូចជាធម្មតាមនុស្សតែអត់បាយប្រហែលជា7ថ្ងៃឡើងទៅអត់បាយអត់ទឹកអឺ7ថ្ងៃឡើងទៅស្លាប់ហើយប៉ិនចាំឯងកាលរលកស៊ូណាមី ធំនៅដែលបក់បោកថៃស្រីលង្កាឥណ្ឌាមានដូចជាក្មេងប្រុសម្នាក់តោងប្រទេសក្តារមួយហើយនៅលើសមុទ្រជិត40ថ្ងៃអត់ស្លាប់ទេយើងថាណែឲ្យតែបានប្រទេសក្តារមួយ40ថ្ងៃក៏អត់ស្លាប់ដែរយើងថាសម្រាប់មនុស្សទូទៅអត់បានទេវាសម្រាប់តែគាត់នឹងមួយព្រោះក្រៅវានឹងងាប់អស់ហើយ រឿងដែលយើងយកមកធ្វើជាទម្លាប់ការពារទឹកថេរបស់យើងយើងយករឿងតែមនុស្សអស់ចាណាមួយយកវាមកដាក់គ្រប់មនុស្សថាវាអត់ត្រូវទេវាអត់ត្រូវទេទោះបីវាមានពិតក៏ដោយវាអត់ត្រូវទេវាអត់វាអត់ត្រូវសម្រាប់មនុស្សទូទៅទេតែបើរឿងនិយាយនិយាយទៅដូចជារឿងអ្នកអណ្ដែតលើ ទឹក40ថ្ងៃក្នុងហ្នឹងវាអត់ងាប់មែនអត់ងាប់នៅណាគេថាអត់ងាប់សម្រាប់តែគាត់ហ្នឹងជនអ្នកផ្សេងដាក់វាងាប់4-10ថ្ងៃងាប់ហើយ ហ្នឹងហើយដូចរឿងយើងនិយាយរឿងជំនក់អញ្ចឹងហែល7ថ្ងៃហែល7យប់7ថ្ងៃលោកមិនបោះបង់សេចក្តីព្យាយាម យើង លើករឿងហ្នឹងគ្រាន់តែដើម្បីបង្កើនភាពព្យាយាមរបស់យើងបានតែឲ្យនិយាយថាគ្រប់គ្នាបើប្រឹងហែល7យប់7ថ្ងៃក្នុងសមុទ្រក៏អត់ងាប់អត់ផ្លូវទេអាត្មាធ្លាប់ចេះហែលទឹកហែលទៅ2 3ម៉ោងងាប់ហើយអត់មានអីតោង រឿងដែលគេយកមកឆ្លោះគ្នាការពារទឹកថែរបស់គេគេលើករឿងនេះមួយរឿងនោះមួយយកមកការពារអារឿងមករឿងខ្លះមិនបាច់រឿងអស្ចារ្យពេកប៉ុន្តែគ្រាន់តែរឿងខុសសម័យគ្នាក៏យកមកប្រើអត់កើតដែរយកមកប្រើអត់កើតទេឧទាហរណ៍កាលសម័យអាត្មានៅក្មេងៗមានថ្នាំពេទ្យណាផឹកតែថ្នាំបុរាណហ្នឹងដុសតាឆ្អឹងសัตว์ឬក៏ខ្យងសមុទ្រឬក៏រឹសឈើអីហ្នឹងដុសដុសជាមួយទឹកដូងអីហ្នឹងផឹកទៅតិច បាត់ក្តៅពិតទេពិតអាត្មារស់តែអញ្ចឹងពីក្មេងប៉ុន្តែឥឡូវឈឺទៅផឹកអាហ្នឹងទៀតត្រូវថាវាលែងត្រូវហើយ ស្ថានភាពវាអត់ដូចគ្នាទេមេរោគក៏វាវិវត្តខ្លួនវាដែរឃើញទេអានេះមើលក្បាលអាត្មាបែកអាត្មាគ្មានទុកពេទ្យទេបែកហូរឈាមពេញខ្លួនមកត្រុតដលាចូលក្នុងនេះកន្លែងនេះព្យាបាលមិនខ្មិចកាលហ្នឹងអញ្ជុលដេខោអាវនេះ ហើយបាត់ឆ្នាំអីគេតាពីស្មៅបញ្ជាបាត់ឥឡូវទៅសួរពេទ្យមកគេ recommend ឲ្យធ្វើចឹងហ៎អត់ទេមកចូលដេកខោអាវគ្មានបាន សម្អាតគ្មានណាវាអាចកើតទេតណោះអឺហើយអាតាពីមាត់យើង ទឹកមាត់យើងមិនដឹងស្អីអាចមានមេរោគធ្វើបាត់ថាអានោះវាជាការពិតតែយើងមកធ្វើឥឡូវកើតទេតែអត់កើតទេ វាអត់កើតទេ អញ្ចឹងហើយបានជារឿងរបស់នរណាវាជារឿងរបស់នរនោះតែសច្ចធម៌ផ្សេង យើងក៏មានរឿងរបស់យើង អ្វីដែលជាការពិតមិនអាចប្រកែកបាន គឺសច្ចធម៌នៅក្នុងជីវិតប្រចាំថ្ងៃនេះឯងហើយបើយើងលើកតែរឿងយកមកឆ្លោះគ្នានោះងាប់ហើយងាប់ហើយរឿងខ្លះយើងរស់សម័យមុនផ្សេងរស់សម័យនេះធ្វើដូចរឿងអញ្ចឹងបាន តែសច្ចធម៌ កុសលគឺកុសលអកុសលគឺអកុសលវាអត់មានកែប្រែទេរសជាតិនៃសច្ចធម៌អត់ចេះកែប្រែទេហើយមានតែសភាវៈធម៌ដែលកំពុង ប្រកបទេ ដែលយើងអាចពិសោធន៍បាននៅក្នុងឥឡូវនេះធ្វើកម្មវិធីមួយ អាងរឿងសម័យព្រះគេធ្វើអញ្ចុះអាងរឿងមុនសម័យព្រះគេធ្វើអើយអាងតែគេមើលមិនឃើញហ្នឹងហើយមិនបាច់សួរវិញអញ្ចឹងលោកឯងអត់ជឿកាពីទេទេមិនដែលបដិសេធដែរណាឬនឹងវាអញ្ចឹង អាត្មាក៏រៀនដែរហើយអត់ជឿទេទេរឿងហ្នឹងអត់ចង់និយាយថាជឿឬមិនជឿទេតែក៏មិនប្រកែកថាវាអត់ពិតដែរបើទោះជាវាពិតក៏ដោយអញ្ចឹងណាដូចរឿងសវណ្ណសាមគេបាញ់ហើយវាអត់ងាប់អញ្ចឹងណាទោះទោះវាអញ្ចឹងក៏ដោយវាសម្រាប់ព្រះអង្គហើយរឿងហ្នឹងហ្នឹងដូចខ្មែរនិយាយរឿងមិញអញ្ចឹងថាបណ្ដែតលើសមុទ្រ40ថ្ងៃអត់ស្លាប់អញ្ចឹងនៅនៅអង្កលស្រីលង្កាស្លាប់ជាង20000នាក់ យើងយករឿងហ្នឹងមក apply មិនកើតវាសម្រាប់គាត់ហ្នឹងឯងដឹងអា immune system ក្នុងខ្លួនគាត់ហ្នឹងវាល្មិចបានគាត់អាចទ្រាំនៅលើសមុទ្រអត់មានទឹកផឹកផងគាត់អាចរស់បានអាហ្នឹងវាវាជារឿងពិសេសរបស់គាត់ចឹងណាយើងមិនអាចថាឲ្យតែបានប្រទេសក្តារមួយដែតលើសមុទ្រ40ថ្ងៃដោយគាត់ហ្នឹងគឺថារស់បានហើយចឹងអត់ទេអត់អាចនិយាយចឹងទេ